បាទសួស្តីអតិថិជនសិប្បកម្មដែកនិងទ្វាររមូរបាទថ្ងៃនេះមកតម្លើងទ្វាររមូរជូនបងប្រុសនៅខាង ចំចៅបាទសម្រាប់ទ្វាររមូរនេះគឺគាត់ជ្រើសយកកម្រាស់ 6C ដែលជាប្រភេទទ្វាររមូរប្រើម៉ូទ័រហើយសម្រាប់ម៉ូទ័រគឺយើងប្រើជាប្រភេទម៉ូទ័រតៃវ៉ាន់ជូនគាត់ដែលមានអាគុយស្តុបភ្លើងរយៈពេលមួយសប្តាហ៍នៅពេលដែលដាច់ភ្លើងក៏យើងអាចបិទបើកបានដែរបាទហើយសម្រាប់អតិថិជន ដែលគាត់ចង់ដឹង នៅតម្លៃទ្វាររមូរ ខ្ញុំនឹងដាក់នៅលើវីដេអូនេះឲ្យបងមើលហើយបើសិនជាបងប្អូនដែលគាត់ចង់ដាក់ចង់បានតម្លៃពិសេសក៏អាចតាក់ទងមកកាន់លេខទូរស័ព្ទឬក៏ឆាតមកកាន់ page ឬក៏ទៅតាម Telegram ខ្ញុំនឹងជម្រាបតម្លៃពិសេសជូនបាទហើយសម្រាប់ទ្វារហ្នឹងគឺយើងមានជាប្រភេទកម្រាស់របស់វាដែរគឺយើងមាន 4C 6C 8C ហើយ1លីហើយសម្រាប់អតិជនដែលគាត់នៅ តាមបណ្ដាខេត្តក៏គាត់អាចតាក់ទងមកកាន់ពួកយើងបានដែរពួកយើងមានសេវាកម្ម 25ខេត្តក្រុងបាទទាំងបណ្ដាខេត្តនានាអញ្ចឹងរាល់ការជួសជុលទ្វារឬក៏កែដាំម៉ូទ័រក៏ពួកយើងមានសេវាកម្មសម្រាប់ជួសជុលជូនអតិថិជនដែរបាទបាទជាចុងក្រោយក៏ខ្ញុំសូមជម្រាបនៅសេវាកម្មដែលខាងសិប្បកម្មដែកនិងទ្វាររមូលយើងគឺធ្វើអឺសម្រាប់អឺសិប្បកម្មដែកនិងទ្វាររមូលយើងខ្ញុំមានទទួលធ្វើដូចជាប្រភេទឃ្លាំងអឺនៅដែកស្មិតហើយជាមួយនឹងអ៊ីណុកដែរបាទ អញ្ចឹងរាល់អតិថិជនដែលគាត់មានតម្រូវការដូចជា អ្វីដែលខ្ញុំលើកឡើងនេះក៏អាចតាក់ទងមកកាន់សិប្បកម្មដែកនិងទ្វាររមួយយើងខ្ញុំដែរបាទសូមអរគុណសម្រាប់អតិថិជនដែលតែងតែគាំទ្រនៅសិប្បកម្មដែកនិងទ្វាររមួយខ្ញុំកន្លងមកបាទ